ធានបទដល់ទៅ10នេះបើយើងសរុបមកគឺតែមួយគឺការជំរះសន្តានចិត្តឲ្យស្អាតណាធ្វើទៀនក៏ដើម្បីជំរះចិត្តជំរះអីចិត្តអីញាតិញោមនឹងលះការជាប់ជំពាក់មែនទេ ណាហ្នឹងមេរៀនទៀនណាលះមច្ឆរិមច្ឆរិយៈណាហើយនៅក្នុងនោះក៏មានទៀនដោយសង្កហទៀនញាតិញោមដែលលើពាក្យសង្កហទៀនឬក៏សង្កហធัวសង្កហធัวនឹងមាន4មានទៀនៈពយៈវាចាអដ្ឋចរិយាសមាណតតា ណាដែលការឲ្យទៀនហ្នឹងវាមានអារម្មណ៍ផ្សេងផ្សេងគ្នាជាងកាលឲ្យដោយឃើញទោសនៃការជាប់ជុំពាក់ក៏ប៉ុន្តែជួនកាលឲ្យដោយការសង្គ្រោះណាតាមពិតវាលះលោភៈដូចតែគ្នាទេប៉ុន្តែនិយាយពីអារម្មណ៍ដែលនាំឲ្យកើតទៅជាការលះនឹង ដូចជានៅក្នុងបុគ្គលសាមញ្ញធម្មតាដែលមិនដែលស្គាល់ឈ្មោះថាលោភៈយ៉ាងម៉េចប៉ុន្តែជួនកាលចេះអាណិតអាសូរឬគេគ្រោះថ្នាក់ដោយទឹកចំនួនអីចឹងទៅកើតចិត្តអាណិតណាពិសេសជនជាតិអាមេរិកកាំងឬក៏ជប៉ុនអីដែល គេតែងតែធ្វើ donation ណាញាតិញោមដែលលឺណាណាហ្នឹងក៏ទៀនដែរណាហៅថាសង្កហទៀនណានឹងទៀនសង្គ្រោះដោយមេត្តាដោយកៈរៈដោយករុណាទោះបីគេមិនចេះនិយាយពាក្យហ្នឹងក៏អាសភាពចិត្តល្អហ្នឹងវាកើតហើយបន់ហើយហ្នឹងហ្នឹងហើយអញ្ចឹងបានថាដំណើរទៅកាន់ឋានសួគ៌នេះ មិនចាំបាច់ទល់តែកាន់ពុទ្ធសាសនាបានទៅកើតទេហ្នឹងហើយអ្នកដែលគេមិនបានកាន់ព្រះពុទ្ធសាសនាហ្នឹងប៉ុន្តែវាមានចិត្តល្អអញ្ចឹងហើយចិត្តល្អបែបហ្នឹងយើងឲ្យឈ្មោះថាជាស្អីហ្នឹងជាសង្ឃៈទានជាកុសលនឹងអញ្ចឹងទោះបីជាគាត់មិនដែលបានគិតថាណាជាបុណ្យណាជាបាបអីអញ្ចឹងណា ណាប៉ុន្តែចិត្តកុសលនោះវាកើតអឺដូចជានៅក្នុងសត្វដេរិឆានខ្លះស្វាអីដែលប្រកេនខ្មុំទៅព្រះអង្គអីហ្នឹងចេះចេះគិតថានេះបាបនេះបុណ្យចេះទេអត់ទេអត់ចេះទេអត់ដឹងថាណាបាបណាបុណ្យទេប៉ុន្តែខណៈហ្នឹងស្រាប់តែជ្រះថ្លាពេញចិត្តនឹងការថ្វាយនៅ ខ្មុំហ្នឹងចំពោះព្រះសម្មាសម្ពុទ្ធ ពុទ្ធខណៈនឹងយើងចាត់មើលនៅក្នុងអភិធម្មបើស្វានឹងអត់មាន ចិត្តកំរើករួចទេបើស្វានឹងអត់មានចិត្តជ្រះថ្លាប្រកេនព្រះអង្គទេអត់ទេហ្នឹងហើយអញ្ចឹងខណៈនឹងពិតជាមហាកុសលជ្រះថ្លាពេញចិត្តអញ្ចឹងមហាកុសលឬក៏បុណ្យនឹង គឺគេចេះធ្វើសត្វលោកយើងនោះចេះធ្វើជានិច្ចកាលទោះបីជាមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឬក៏មិនត្រាស់ដឹងក៏ដោយក៏ប៉ុន្តែអ្វីដែលពិសេសនៅពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងព្រះអង្គបានសម្ដែងបែងចែកសន្តាននៃការធ្វើទាននោះឲ្យយើងដឹងកុសលនោះឲ្យយើងដឹង ថាតើកុសលណាប្រព្រឹត្តទៅនៅក្នុងវត្តដាក់កុសលណា ប្រព្រឹត្តទៅដើម្បីវិវត្តវិវត្តដាក់កុសលដែលប្រព្រឹត្តទៅ ដើម្បីវិវត្តដាក់នឹងទោះបីជាពុទ្ធមិនសំដែងក៏គេចេះធ្វើទៀតដូចជាពេលព្រះបរមពុរិស័ទលះបង់សន្សំបារមីដោយមិន ប្រាថ្នាការតបស្នងអីជាដើមអញ្ចឹងណា ហ្នឹងហើយគឺមិនមិនមែនដូចជាកុសលរបស់សាមញ្ញជនទេក៏មានណាក៏មានដែរតែមិនស្គាល់ធនធាននឹងជាអ្វីប៉ុន្តែសភាពដែលលះទៅដោយមិនជាប់ជំពាក់មិនប្រាថ្នាការតបស្នងនេះឯងគឺជាកុសលដែលចេញអំពីវត្តដាក់ណាអ្វីត្បិតថានៅក្នុងវត្តដាក់ប៉ុន្តែដំណើរនឹងឆ្ពោះទៅកាន់វិវត្ត វិវត្តដាក់មិនប្រាថ្នាសេចក្តីសុខនៅក្នុងភពមិនប្រាថ្នាអ្វីអ្វីនៅក្នុងភពនឹងអញ្ចឹងឃើញទោសនៃសង្សារវដ្តឃើញទោសនៃការកើតចាស់ឈឺស្លាប់នឹងអញ្ចឹងអាចមានអញ្ចឹងតែវាមិនសម្បូរមិនសម្បូរឡើយហ្នឹងហើយហើយ នៅក្នុងសត្វដតីដតីទៀតឬក៏អ្នកកាន់សាសនាដតីទៀតក៏គេចេះធ្វើទៀនដែរគ្រាន់ថាការធ្វើទៀននោះកាលណាបើមិនយល់អំពីលំអរបស់វាมันអាចទៅដល់ចំណុចដែលហៅថាជាការឲ្យដើម្បីដើរចេញអំពីវត្ត វត្តៈដែលគេប្រាថ្នាត្រឹមឋានសួគ៌ឬក៏ស្អីស្អីចឹងទៅមិនមែនថាមិនបានទេពីព្រោះសេចក្តីល្អគេធ្វើទៅហើយនឹងចឹងបើសិនបើការធ្វើទៀននឹងអឺបានទៅកើតស្ថានសួគ៌ទល់តែមានព្រះពុទ្ធសាសនាអញ្ចឹងយើងមើលពុទ្ធសាសនាមានតិចឬក៏មានច្រើនតិចណាស់តិចមែនទែន ហើយចន្លោះកັບនីមួយនីមួយ នៅក្នុងផតកັບយើងនេះមានមានពុទ្ធត្រាស់5អង្គច្រើនណាច្រើនជាងគេហើយហើយមានកັບដ៏ច្រើនទៀតអត់មានពុទ្ធទេណាអត់មានពុទ្ធទេប៉ិនសួរតែនៅក្នុងកັບហ្នឹងមានឋានសួគ៌អត់មាន មានអញ្ចឹងសួរថាគេចេះធ្វើទៀនអត់ចេះក៏ប៉ុន្តែក្រន្តការធ្វើទៀននោះมันអាចជាមគ្គបដិបទា ដើម្បីចិញ្ចាអំពីភពតែប៉ុណ្្នឹងឯងនឹងចឹងចឹងអាត្មានិយាយនេះគ្រាន់តែថាចង់និយាយថា ការធ្វើកុសលខ្សប់គ្រប់បែបយ៉ាងជាទានជាសិលសិល ដើម្បីវាចាអីវាចាការប្រព្រឹត្តដាច់សិលវាចាអំពើអាក្រក់តាមកាយតាមវាចានឹងភាវនាចម្រើននៅសេចក្តីសុខស្ងប់ផ្លូវចិត្តដើម្បីអ្វីក៏ដើម្បីដោះខាត់សម្អាតផ្លូវចិត្តទាំងអស់ដែលថ្មរាប់ មិញនឹងរហូតទៅដល់ទិដ្ឋជុកម្មៈអញ្ចឹងញាតិញោមពិចារណាមើលចុះញាតិញោមធ្វើបុណ្យគ្រប់រឿងទាំងអស់មានក្រៅពីបញ្ញកិរិយាវត្ថុ10ហ្នឹងទេណាអត់មានទេហើយទោះបីជារៀបចំកម្មវិធីយ៉ាងណាយ៉ាងណាយ៉ាងណាយ៉ាងណាច្រើនមានស្អីស្អីស្អីស្អីស្អីប៉ុន្តែឲ្យតែពាក្យថាធ្វើបុណ្យ គោលដៅសំខាន់គឺជំរះចិត្តអញ្ចឹងរាល់អំពើទាំងឡាយណា ការធ្វើទាំងឡាយណា មិនដើម្បីសុខស្ងប់ផ្លូវចិត្តមិន ដើម្បីសេចក្តីស្អាតភោរផង់ផ្លូវចិត្តមិនដើម្បីការកំណត់ដឹង មិនដើម្បីភាពភ្លឺស្វាងនៅក្នុងផ្លូវចិត្តរបស់យើងទេ អំពើនោះការរៀបចំនោះការធ្វើទាំងអស់នោះ យើងអាចកំណត់បានថាមិនមែនជាផ្លូវទេអាចកំណត់បានអញ្ចឹងពីព្រោះយើងយល់ទៅលើពាក្យថាបុណ្យប្រើពាក្យកុសលជំនួសកុសលកិច្ចរបស់វាគឺអកុសលវិធំសនៈរក្សាំងណាពាក្យថាកុសលដោយសេចក្តីថា កំចាត់បងអកុ សល់អញ្ចឹងរាល់អំពើទាំងឡាយណា តាមផ្លូវកាយក្តីវាចាក្តីចិត្តក្តីបើមិនដោះខាត់សម្អាតចិត្តទេ នោះមិនមែនជាកុសលទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងញាតិញោមអាចដឹងថាតើកុសលឬថាបុណ្យនៅក្នុងចិត្តរបស់ញាតិញោមញោមនឹង ច្រើនចម្រើនឡើង ឬក៏វាថយចុះត្រូវយកអីមកសង្កេតយកអ្វីមកសង្កេតទើបដឹងថាយើងបានកុសលច្រើន ថាបានទៅចុះប៉ុន្តែតាមពិតវាគ្មានបានអីទេប៉ុន្តែយើងគ្រាន់តែនិយាយឲ្យស្ដាប់គ្នាបានថាបុណ្យយើងហ្នឹងគឺច្រើនឡើងច្រើនឡើងហើយ គំនួប៉ុននឹងច្រើនឡើងច្រើនឡើងហើយនៅក្នុងចិត្តរបស់យើងណាយើងយកអីទៅដឹងយកអីទៅឆ្លោះយកអីទៅកំណត់យកអីទៅវាស់ណាណាយកអីទៅវាស់ពីព្រោះយើងទៅលក់ដូរយើងទៅរស់ស៊ីយើងទៅធ្វើការឧទាហរណ៍ថាលក់ដូរអញ្ចឹងព្រលឹមយើងទៅលក់ដូរល្ងាចយើងបោកណាបោកបញ្ជីដឹងខាតដឹងចំណេញ ណាបើមិនដឹងខាត់ដឹងនេះគេតែធ្វើទៅអស់ដើមអស់ចុងមែនទេចិត្តប៉ុននេះមានប៉ុនអស់ដើមអស់ចុងអត់ណាបញ្ញាហឹមបញ្ញាដឹងណាថាថាអស់មកស្អីថាចោលថាអស់ណាថាអស់មកយកស្អីយកទៅដឹងដើម្បីដឹងថាប៉ុនយើងនឹងច្រើន បុណ្យនឹងចម្រើនឬក៏បុណ្យនឹងវាថយណាយើងយកអីទៅដឹងថាអស់មើលបញ្ញាទៀតស្អីទៀតហ្នឹងហើយអឺហ្នឹងហើយសតិសម្បជញ្ញៈនឹងឯងហ្នឹងហើយដែលសំខាន់គឺសតិអញ្ចឹងបានជានៅក្នុងទៀនហ្នឹងយើងធ្វើទៀនហើយ នៅមាន នៅក្នុងព្រះកម្មដ្ឋានសម្ដែង អំពីអនុសតិអនុសតិប្រែថាការតាមរលឹករឿយរឿយឃើញទេរលឹករឿយរឿយចាគានុសតិឃើញទេចឹងចាគៈគឺការបរិច្ចាគទានហ្នឹងយើងបរិច្ចាគហើយប៉ុន្តែនៅតាមរលឹកទៀតចាគានុសតិ សតិកលែងអនុសតិដូចជាការរំលឹកឡើងវិញពិចារណាឡើងវិញឃើញដល់សភាពភោរផង់នៃការឲ្យទានរបស់យើងនឹងដែរឬអ្វីនឹងអាចាគានុសតិណាពីព្រោះសំបីទៀនហ្នឹងក៏មានច្រើនកម្រិតទៀនដែលទៅជាចាគានុសតិ អាចឲ្យយើងរលឹកបានរហូតដល់ទៅកើតបៃតេបាមកជាខ្លួនឯងមិនមិនពាក់ព័ន្ធជាមួយគេសរសើរនេះទៅទៅជាចាគេនោះសតិបើទៀនថាអឺបានដាក់ឈ្មោះលើគេសบายចិត្តអ្នកសบายនឹងលោភៈទេមែនទេមែនទេនឹងអូអញចូលគាត់បើគេប្រកាសឈ្មោះអញញឹកអអាហ្នឹងមិនមែនទេ អក៏អទៅមិនអីទេបើគិតណាតើជាចាគេនោះសតិទេមែនទេហ្នឹងឧទាហរណ៍ថាយើងចូលដល់ទៅ500ដុល្លារឧទាហរណ៍ណាហើយស្រាប់តែឈ្មោះយើងគេដាក់ក្រោមអ្នក10ដុល្លារឧទាហរណ៍ណាឧទាហរណ៍យើងអត់ខឹងទេអត់អន់ចិត្តទេ រងាចមកពិចារណាថាថ្ងៃនេះបានធ្វើអីបានធ្វើទៀនហើយជ្រះថ្លាជាមួយនឹងទៀននឹងតើអាត្មាអញឲ្យនឹងដើម្បីអ្វីអាត្មាអញឲ្យដើម្បីឲ្យកើតជាប្រយោជន៍ទេហៅថាធ្វើរបស់អីមួយសេនាសនៈសង្ឃចឹងឃើញទៅដល់សេចក្តីសុខរបស់ព្រះសង្ឃទៀនរបស់អាត្មាអញនឹងនឹងបានសាងសង់នៅសេនាសនៈឲ្យព្រះសង្ឃគង់នៅហើយសួរថាតាអាត្មាអញចង់បានអី ថាមិនចង់បានអីក្រៅពីឲ្យលោកគង់ជាសុខទេហើយព្រឹកវិញហ្នឹងគេដាក់ឈ្មោះអញក្រោមហ្នឹងតើចិត្តរបស់អាត្មាអញខឹងឬអត់អត់ខឹងទេនេះដល់កន្លែងប៉ុណ្្នឹងឯងចិត្តនេះល្អណាស់ណោះនេះចិត្តនេះល្អណាស់ស្រាប់តែសบายចិត្តសบายចិត្តត្រង់ដែលអត់ធន់បានថាមិនខឹងមិនក្រោធនៃចាគេនុសតិនឹងវានឹកឃើញតែនឹង ចុះបើនឹកឃើញឈ្មោះធ្លាក់មកក្រោមហើយខឹងចេះកើតជាចាគេនោះសតិកើតទេអត់ទេឃើញទេបោកបញ្ជីទៅច្រឡំលុយអស់យល់ទេយល់ទេហ្នឹងហើយអាត្មាលើករឿងឧទាហរណ៍ញាតិញោមរាហូអសរិនយើងនេះរាហូអសរិននឹងនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គ ដែលមានពន្លឺអស្ចារ្យមិនចាំបាច់ពឹងពន្លឺព្រះអាទិត្យទេពេលហ្នឹងមនុស្សរស់នៅ ភ្លឺទាំងយប់ទាំងថ្ងៃអត់ចាំបាច់ពឹងពន្លឺព្រះអាទិត្យទេ គេសម្គាល់យប់និងថ្ងៃ ដោយផ្ការីកការរយហើយសត្វបាក់សាបាក់សីជីងតនុំនិងចូលតនុំគេសម្គាល់អញ្ចឹងហ្នឹងហើយគឺភ្លឺរហូតប៉ុន្មានភ្លឺក្តៅដោយពន្លឺព្រះអាទិត្យទេណាបើពន្លឺព្រះអាទិត្យភ្លឺរហូតក្តៅឆេះងាប់ តែពន្លឺព្រះសម្មាសម្ពុទ្ធនឹងភ្លឺបណ្ឌិតសទុនហ្នឹងហើយតើពន្លឺនឹងបានមកពីអ្វីបានមកពីបៃតៈបាមកជាហ្នឹងហើយមានបត់ដោយពវេសន្តរអញ្ចឹងមានជាតិមួយពិសេសដូចវេសន្តរអញ្ចឹងប៉ុន្តែការនោះយៈមកសំមិនមែនជូជក់ទេហ្នឹងហើយយៈមកសំក៏អោយជាទៀនទៅ យៈនឹងក៏កាច់កកូននឹងខំជាអាហារនៅខាងមុខលោកហ្នឹងឯងលោកមើលតើអាត្មាអញនេះមិនមានចិត្តមេត្តាចំពោះកូនទេឬអ្វីសួរខ្លួនឯងសិនណាតាមពិតអាត្មាអញស្រឡាញ់កូនណាស់អាណិតកូនណាស់ បើយៈបដូរជំនួសស៊ីអាត្មាអញវិញក៏បានអញ្ចឹងណាហ្នឹងហើយប៉ុន្តែរបស់ដែលឲ្យហើយជារបស់គេឃើញទេបើយៈបដូរកុំស៊ីកូនមកស៊ីអាត្មាអញវិញអាត្មាអញនឹងព្រមអញ្ចឹងសួរចិត្តខ្លួនឯងបើយើងស្ដាប់មិនមិនតន់ទេថាឪពុកចិត្តមិនល្អអញ្ចឹងលោកសួរចិត្តខ្លួនលោកថាតើលោកជាមនុស្សដាច់ចិត្ត ជាមនុស្សមិនមានព្រំវិហារធម៌ទៅលើកូនឬថាមិនមែនទេ បើប្រៀបធៀបសម្បត្តិទាំងនគរឲ្យដូរអរោះរបស់យើងនេះយើងមិនដូរសោះឡើយឃើញទេក៏ប៉ុន្តែព្រះអង្គពិចារណាដោយសពគ្រប់ដែលនៅស្ងៀមនេះមិនមែនដោយដាច់ធម៌មេត្តាទេណាកូនក៏ព្រមបំពេញបារមីឲ្ ជារឿងដែលយើងពិបាកគិតញាតិញោមណាវាជារឿងហួសវិស័យដែលយើងគិតបើយើងគិតមិនស្រួលយើងខឹងមែនទេហ្នឹងហើយប៉ុន្តែត្រូវដឹងថាបើមិនអស្ចារ្យយ៉ាងនេះមិនហៅថាបារមីទេហ្នឹងហើយដល់ពេលយៈនឹងខំទៅឈាមវាហូរតាមច្រវាកមាត់នឹងស្រោចទៅលើដីលោកមើលតាមឈាមនឹង ហើយពិចារណាថាតើអាត្មាអញមានការខឹងក្រោតជាមួយស្ដេចយៈនេះដែរឬទេអត់ដល់តែពិចារណាឃើញថា អំពើនេះ គឺមនុស្សក្នុងលោកទទួលបានដោយលំបាកតែអាត្មាអញអាចអត់ សង្កត់សេចក្តីក្រោតបានចឹងទៅលោកកើតបៃតិ បាមោជៈជាមួយនឹងការមិនខឹងក្រោតនេះមិនមែនសบายចិត្តជាមួយយៈខំទេយល់ទេមិនមែនសบายចិត្តជាមួយយៈខំទេ គឺកើតបិតិចំពោះថារឿងដែលមនុស្សក្នុងលោកលំបាកអត់ទ្រាំហើយអត់សង្កត់អាសេចក្តីក្រោតនឹងបានលោកកើតបិតិបាមកជាគឺតនឹងតនឹងឯង នឹងចឹងប៉ុន្តែបើស្ដាប់មិនស្រួលទេយើងថាឪពុកនឹងដឹងសេឲ្យអីចឹងមែនទេរឿងសិតតែយើងធ្វើអត់កើតអាត្មាក៏ធ្វើមិនកើតដែរមែនទេមិនកើតទេបើកើតទៅប្រពុតបាត់ហើយហ្នឹងហើយប៉ុន្តែអ្វីដែលយើងធ្វើមិនបានហ្នឹងយើងកុំតន់អាលថាវាយ៉ាងនេះយ៉ាងនោះនាំតែយើងខូចបន បើមិនមានមនុស្សដ៏អស្ចារ្យយ៉ាងនេះ យើងពិតជាមិនអាចមានធัวស្ដាប់ទេមែនទេនឹងចឹងហ្នឹងហើយប៉ុន្តែជីវិតយើងញាតិញោមបើសិនជាអាចលះបង់ឲ្យបាននូវរបស់ដ៏អស្ចារ្យតាមពិតគួរតែលះបង់មែនយើងរាល់គ្នានេះគ្មានហ៊ានលះបង់ទេប៉ុន្តែតិចទៀតភ្លើងឆេះដីស៊ីអុចដូចគ្នាមែនទេ មែនទេដែលយើងខំថែរាល់ថ្ងៃមិនហ៊ានមុតដែងបន្តិចមិនហ៊ានហ្នឹងតើដូរបានអីស្លាប់ហើយអស់លុយទៀតណាទៅជួកន្លែងគេដាក់មែនទេហ្នឹងហើយអត់ប្រយោជន៍ហ្នឹងហើយហើយបុគ្គលដ៏អស្ចារ្យហ្នឹងលោកអាចលះពេលដែលវាមិនតន់មកដល់ណាពួករបស់ហ្នឹងវាគង់តែតែបាត់បង់ណាដូចព្រះអង្គអញ្ចឹង ពវេសន្តរអីចឹងថាបុគ្គលណាមកចង់បានដៃយើងមកចង់បានជើងយើងមកចង់បានភ្នែកមកចង់យកត្រង់តណានេះមួយមកយកចោះនឹងចឹងហើយញាតិញោមហ៊ានប្រកាសហ៎ហ៎ហ្នឹងហើយចឹងបានថារឿងដ៏អស្ចារ្យដែលយើងពិបាកធ្វើបើហើយនិយាយទៅ សម្រាប់ញាតិញោមស្ដាប់ធัวច្រើនហើយទេទៅបែនៅស្ងៀមស្ងៀមណាបើសិនជាមិនធ្លាប់ស្ដាប់ទេឮទៅនឹងគឺទទួលយកមិនបានអាត្មាក៏មិនហ៊ានសម្ដែងតែនឹងសម្ដែងទៅពិតជាគេទទួលយកមិនមិនបានព្រោះអាត្មាធ្លាប់ឮច្រើនឮដូចជាអាត្មាហ៊ានសម្ដែងត្រឹមតែវេសន្តរអីទេរឿងហ្នឹងងាយហ៊ាននិយាយឯងព្រោះដូចជាយើងពិបាកធ្វើចិត្តហើយឪពុកហ្នឹងមិនដឹងឪពុកអី ឲ្យគេអីអញ្ចឹងណាហ្នឹងហ្នឹងអញ្ចឹងញោមម្នាក់ណាអាជិះឡានជាមួយគាត់គាត់កង់ឡានគាត់ថាទេរឿងព្រះអង្គឲ្យទៀនកាលនៅវេសន្តរឲ្យអីអីអីមិនអីប៉ិនមិនចូលចិត្តសារកន្លែងឲ្យកូនហ្នឹងហើយមានន័យថាកម្រិតយើងវាអត់ដល់ហ្នឹង កម្រិតហ្នឹងវាអត់ដល់ហ្នឹងយើងវាមានអាការជាប់ជំពាក់ហ្នឹងនោះជាប់ជំពាក់ហ្នឹងប៉ុន្តែអឺវាមួយយ៉ាងដែរសត្វលោកយើងថ្មពិចារណាសារឡើងវិញថាដែលចេះតែចិញ្ចឹមកូនរស់ហ្នឹងមកពីពីជាប់ជំពាក់ហ្នឹងឯងបើកើតមកមិនជាប់ជំពាក់នឹងកូនហ្នឹងទេបែបជារះជាព្រៃមើលទីហើយយ៉ាងតាមមើលពីព្រោះមេត្តារបស់មនុស្សយើងហ្នឹងវាតិចណាញាតិញោម មេត្តាណាធម៌មេត្តាសុទ្ធណាមេត្តាករុណាកុំគិតថាជាសាច់ជាឈាមឯងឃើញកូនងាចេះតែចិញ្ចឹមទៅនឹងវាតិចណាហ្នឹងហើយដែលចេះតែចិញ្ចឹមកូនរស់ដោយសារមានអាការជាប់ជាពាក់ហ្នឹងតើមែនទេហ្នឹងហើយអញ្ចឹងជាដើរចិញ្ចឹមកូនគេគ្រប់គ្នាបាត់ហើយណោះហ្នឹងហើយណាអាត្មាជានិយាយនិយាយទៅទេញាតិញោមមានបញ្ហាអីចាំលើកណា ឲ្យអាត្មានិយាយតែម្នាក់ឯងហ្នឹងមិនគិតថាអាត្មាអស់ពាក្យនិយាយទេបងឡានបងឡានសុខាយផងសួរបងមកចាយដល់សម្ដែងពិភពលោកអីណាដាប់តែតែមួយណាក៏អស់ចាអស់ចាមិនទៅអស់ចាណា ទៅព្រះអង្គទៅសក់សំដែងប្រាប់អញ្ចឹងអញ្ចឹងអ្នកខ្លាំងឯងក៏អត់ហ៎ណែម៉ោង2ការងារវាមានតែប៉ុណ្្នឹងហ្នឹងហើយឥឡូវញាតិញោមនឹកសិនណាម៉ែនិយាយតទៅទៀតចង់បញ្ជាក់ពាក្យថាប៉ុនណាព្រោះមកក្រេនេះចង់និយាយពាក្យថាប៉ុនអញ្ចឹងបានអឺ ញាតិញោមគាត់ចេះតែឆ្ងល់គាត់ថាពេលសួរបញ្ហាមកហ្នឹងអាត្មាឆ្លើយដោយគំនិតខ្លួនឯងឬក៏មានអីវាចេះតែឆ្លើយហ្នឹងធ្វើនេះទៅខុសឬត្រូវខ្ញុំកណាធ្វើអញ្ចេះខុសឬត្រូវខុសឬត្រូវមិនមិនចេះតែឆ្លើយបានត្រៀមទុកតាណាញាតិញោមអា បញ្ជាក់បាបឬបុណ្យបានមិនសំខាន់ទៅលើ អំពើឬក៏ការងារវាចេញទ្រង់ទ្រាយយ៉ាងណាទេឲ្យតែយើងយល់ច្បាស់ថាអ្វីបាបអ្វីបុណ្យណាហើយលក្ខណៈគ្រឹះរបស់វាញាតិញោមអាចសិក្សាត្រឹមតែចិត្ត20ដួងគឺអកុសលចិត្ត12ហើយនឹងមហាកុសល 8ហ្នឹងបើចេះច្រើននេះចេះប៉ុណ្ណឹងហើយតែប៉ុណ្ណឹងគឺថាគ្រប់អរិយាបថយើងរាល់ថ្ងៃនេះដេកដើរឈរអង្គុយគឺមានប៉ុណ្ណឹងដែលជាចិត្តឲ្យសម្រេចជាការងារជាចិត្តដែលឲ្យ សម្រេចជាអំពើ ជាចិត្តឲ្យសម្រេចគ្រប់អរិយាបថគ្រប់ការនិយាយស្ដីទាំងអស់គឺ20ដួងនេះឯងឃើញទេ ដែលវាប្រព្រឹត្តទៅតាមទ្វា3កាយទ្វាវជ័យទ្វាមេណោទ្វាហើយវាជាកុសលកម្មបត10និងអកុសលកម្មបត10នឹងប៉ុណ្ណឹងមិនថាប៉ុណ្ណឹងនឹងវាតិចណាស់ទេបានគ្រាន់ថាអាចអាចឲ្យយើងមានលំនឹងខ្លួនឯងមិនចាញ់ប្រឆោតអ្នកណាអញ្ចឹងណា មិនមិនអាងទៅលើថាអូគេថាអូអានឹងបានបនច្រើនអូក៏ជឿតាមគេទៅមិនចឹងទេចឹងបានជាអាត្មាទេសនានេះចង់ឲ្យញាតិញោមមានហៅថាមានគ្រឹះឬក៏មូលដ្ឋាននៃការពិចារណាឲ្យឃើញថាណាជាបាបណាជាបុណ្យពិតប្រាកដគាត់និយាយចេញមកយើងដឹងថាមិនមែនមិនត្រូវយើងដឹងដឹងដោយខ្លួនឯងឧទាហរណ៍ អ្នកដែលច្បាស់លាស់ច្បាស់លាស់មិនមិនមានន័យថាងប់ទេណាញាតិញោមងប់រឿងផ្សេងងប់អត់គិតហេតុផលអីទាំងអស់ប្រកាន់យកកុំណាថានឹងខុសមិនបានទេអានឹងហៅថាងប់ជាប្រភេទនៃអធិមកខៈដល់តែច្បាស់វាកើតពីការយល់កើតពីសទ្ធានិងបញ្ញាអញ្ចឹងបានសទ្ធានិងបញ្ញា នេះព្រះអង្គប្រៀបដូចជា កង់រត់ទាំងគូឬក៏ជើងយើងទាំងពីរយ៉ាងណាមានសទ្ធាផងមានបញ្ញាផងទៅដើរទៅវាបានយូរវាបានឆ្ងាយបើមានតែមួយណាខ្លាំងកម្លាំងប៉ុណ្ណាក៏ដោយលោតជើងមួយអង្គកអង្គកតែបន្តិចទៅអស់ហើយដោយរឿងជឿខ្លាំងពេកគេអួតរឿងចេះរឿងចេះរឿងចេះនឹងនិយាយពីអស់ហើយលុយពីផ្ទះអ្នកខ្លះ ហ្នឹងរហូតដល់ទៅបែកបាក់គ្រួសារទៀតហ្នឹងមកពីអីមកពីជឿងប់ពេកឃើញទេអញ្ចឹងទៅត្រូវមានបញ្ញាហើយបញ្ញាបានមកពីអីបានមកពីការស្ដាប់ពិចារណាហើយស្រួលញាតិញោមដូចរឿងធ្វើកឋិននឹងអាត្មាបយលញាតិញោមនៅស្រុកខ្មែរហ្នឹងគាត់ចេះធ្វើច្រើនហើយសពថ្ងៃ គាត់ថាពីមុនគាត់ស្មានតែកឋិននឹងពិបាកធ្វើគាត់គិតថាមកជីវិតរបស់គាត់នឹងបែបធ្វើកឋិនបានទេមើលទៅធ្វើតបរិវាគេរហូតហើយយ៉ាងឃើញទេហើយប្រកាន់ថាការធ្វើកឋិនអីហ្នឹងវាទល់តែមានត្រៃធំផងត្រៃលៀងផងស្អីទៀតហើយសួរថាគាត់គាត់ធ្វើជាម្ចាស់កឋិនមិនកើតដល់ទៅសំដែងឲ្យយល់មក បរិខាកឋិនឬក៏វត្ថុកឋិននេះត្រឹមតែស្បង់មួយឡើងទៅអាចធ្វើជាម្ចាស់កឋិនបានឃើញទេដល់អញ្ចឹងគាត់សប្បាយចិត្តគាត់គាត់ថាអញ្ចឹងឲ្យស្រួលអញ្ចឹងថាស្រួលអញ្ចឹងហើយយកធ្វើមិនធ្វើទៅចង់នរណាហែហែទៅយើងហែរបស់យើងតាំងជាម្ចាស់មួយតែម្ដងมันខុសគ្នាពីទោះបីគេមានបាយមកខ្ទះក៏ដោយយើងមានមួយស្រាក់យើងប្រគេនមួយស្រាក់របស់យើងហ្នឹង ជាកឋិនពិតប្រកបមិនពិតប្រកបវាមិនអាស្រ័យទស្សនភាពដែលមើលឃើញគឺផ្លូវចិត្តរបស់យើងអញ្ចឹងគាត់សบายចិត្តគាត់ធ្វើមកកឋិនជួនកាលរដូវកឋិនខ្លះគាត់ថាធ្វើបាន5ឯនោះធ្វើម្ចាស់កឋិនហ្នឹងគាត់ដាក់តែស្បង់មួយឬក៏ជីវរមួយតាំងចិត្តទូលវេទៅទៅវេប្រកេនប្រសង់តាំងចិត្តនេះជាកឋិនមួយឃើញទេវាសบายចិត្តហ្នឹងហើយ ហើយបើយើងចេះតែគិតថាធ្វើកឋិនចាំបាច់ត្រូវតែមានប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះសួរថាតើអ្នកក្រនិងអ្នកមានណាច្រើនជាង អ្នកក្រច្រើនជាងហ្នឹងហើយមកពីមិនបានពន្យល់គាត់ឃើញទេរឿងបនបច្ច័យ4ចឹងដែរទំលាប់មក74 4 ស្រៈ4កតេល4ខ្នើយ4មុង4កំសៀវ4លោក4អង្គទៀត4វត្តទៀតហើយសួរថាគ្នាដែលសមត្ថភាពប្រហែលអ្នករត់ម៉ូតូដប់នឹងសួរតែគាត់ធ្វើបច្ច័យ4កើតទេអត់ឃើញទេដល់បញ្យលព្យាយាមបញ្យលថាស្អីទៅដែលហៅថាបច្ច័យ4គឺថាវត្ថុប្រើប្រាស់គ្រប់យ៉ាងហ្នឹង ហ្នឹងជីវោបណ្ឌបាតសេនាសនៈគិលានភេសជ្ជៈហើយសេនាសនៈនោះវាមានទល់តែកុតវិហារបានហៅសេនាសនៈអីហ្នឹងកតេលមួយឬក៏ឆាត់មួយអីចឹងទៅហើយវាមិនចាំបាច់ថាទល់តែគ្រប់ទាំង4ហ្នឹងបានបានប៉ុននោះក៏ទេមែនទេ ណាតាមពិតបច្ច័យ4ហ្នឹងវាជាបុណ្យតាមព្រះវិន័យទេដែលលោកប្រើប្រាស់វាបានត្រឹមបច្ច័យ4ហើយមិនមែនទៅទល់ទៅគ្រប់ទាំង4បានទៅកាន់ឋានសួគ៌ឯណាមែនណាហ្នឹងហើយអញ្ចឹងមកចេះតែប្រាប់ឲ្យដឹងហ្នឹងហ្នឹងហើយមានឥឡូវដូចជានាង នាងអសន្ធិមិត្តតាអីចឹង អសន្ធិមិត្តាកាលពីមុន អ្នកបំរើគេណាពីពុពជាតិមាន ព្រះបជាកពុទ្ធមួយអង្គលោកអាពាតហើយមាន ព្រះបជាកពុទ្ធមួយអង្គទៀតទៅបិណ្ឌបាតទឹកឃុំធ្វើឆ្នាំទៅខាងមុខផ្ទះនាងទាស័យហ្នឹងនាងក៏សួរដំណើរ ដើមទួង ថាតើលោកម្ចាស់ត្រូវការអ្វី បានលោកប្រាប់ថាមានព្រះវិជាកពុទ្ធមួយអង្គទៀតនឹងមានអាពាតត្រូវការទឹកខ្មុំបាននាងចង្អុលចង្អុលនោះណត់សូមលោកម្ចាស់និមន្តទៅផ្ទះខាងមុខទៅឃើញផ្ទះមួយហ្នឹងនៃនៃអឺអ្នករកខ្មុំហ្នឹងគាត់នៅតនឹងហើយលោកម្ចាស់ទៅត្រឡប់មកវិញខ្ញុំកណាសុំដឹងផងថាតើបានឬមិនបានតើគេដាក់ឬអត់ បើមិនដាក់ទេនាងនឹងខ្នះខ្នែងទោះបីជាត្រូវស៊ីឈ្នួលគេបន្ថែមក៏ត្រូវទៅទិញទឹកឃុំនឹងឲ្យបានដែរប៉ុន្តែនាងអត់មានលុយទេពេលហ្នឹងប៉ុន្តែចិត្តហ្នឹងវាជ្រះថ្លាណាចង្អុលដោយចិត្តជ្រះថ្លាគ្រាន់តែចង្អុលប៉ុណ្្នឹងណាញាតិញោមណោះដោយគុណនិមន្តទៅមុខគ្រាន់តែចង្អុលដោយចិត្តមេត្តាប៉ុណ្្នឹង នាងកើតជាតិណាណាក៏មករៀមស្អាតរហូតមករៀមនឹងឲ្យសឡូន ស្អាតហ្នឹងហើយអត់មាននេះអាកមកមភ្នែកកងែងកងែងចេះទេហ្នឹងហើយគឺថាឲ្យតលាត្រង់ចឹងទៅឲ្យមូលសសូលរលោនដូចអាទៀនយើងលុញហ្នឹងណាស្អាតចឹងពាក្យថាអសន្ធិមិត្តតា មានន័យថាមិនមានដំណរមើលទៅអត់មានអត្តណនេះហ្នឹងអត់ឃើញកងែងកងងទេណាគឺដោយក្រន់តែចង្អុលដោយចិត្តមេត្តា តាឃើញទេពីព្រោះវាចេញពីអីចេញពីចិត្តល្អនេះឃើញទេគឺចិត្តល្អទេពេលហ្នឹងមហាកុសលហ្នឹងមហាកុសលពេលហ្នឹងយើងពិភាក្សានៅក្នុងអភិធម្មបន្តិចញាតិញោមដែលលើពាក្យថាចិត្តតច្ចរូបទេចិត្តតច្ចរូប មានន័យថារូបកើតអំពីចិត្តណាគឺវិញ្ញត្តិរូបវិញ្ញត្តិរូបនឹងឯងគឺជាចិត្តតច្ចរូប វិញ្ញត្តិរូបហ្នឹងគឺវជ័យវិញ្ញត្តិរូបកាយវិញ្ញត្តិរូបការនិយាយស្ដីបើអត់មានចិត្តគិតទេនិយាយត្រូវទេអត់ទេលើកដៃចង្អុលហ្នឹងបើអត់ចិត្តគិតទៅទេចង្អុលត្រូវទេហ្នឹងហើយសំបីតែមានចិត្តក៏ដោយគេបិទភ្នែកយើងឲ្យវល់ឲ្យយើងចង្អុលមើលចង្អុលខុសឥឡូវហ្នឹងមែនទេអញ្ចឹងដែលចង្អុលទៅចំហ្នឹងដោយសារចិត្តស្គាល់ចំទៅនឹងឃើញទេ ហើយចិត្តដែលចង្អុលឲ្យទៅពេលហ្នឹងគឺជាចិត្តជ្រះថ្លាញ៉ាំងដៃឲ្យលើកចង្អុលចំទៅនឹងចឹងចិត្តរបស់នាងដែលឲ្យចង្អុលពេលហ្នឹងគឺមហាកុសលបុណ្យយល់ទេជាចិត្តបុណ្យណាគឺនេះមិនមិនឯងឯងទេបើសិនជាមនុស្សអត់ជ្រះថ្លាវិញមកសួរអញ្ចឹងខ្ជិលនឹងតផងមែនទេហ្នឹងហើយ ដល់ទៅពេលទៅបាននេស្មូនទឹកខ្មុំហ្នឹងគាត់ដាក់រហូតដល់ទៅហៀហើយគាត់ប្រាថ្នាប្រាថ្នាថាដោយអំណាចដែលខ្ញុំជ្រះថ្លាដាក់បាននេះសូមឲ្យជាតិណាណាខ្ញុំបានជាស្ដេចដែលមានអំណាចនេះ ព្រះបជាកពុទ្ធក៏អនុមោទនាគាថាថាអិច្ចតាំងបតិតាំងខពមេវេសមិច្ឆតសេចក្តីប្រាថ្នាយ៉ាងណារបស់អ្នកចូលបាន សម្រេចយ៉ាងនោះចោះអញ្ចឹងធម៌ហ្នឹងញាតិញោមស្ដាប់លោកសូត្ររាល់ថ្ងៃហ្នឹងធម៌ព្រះបជាកពុទ្ធណាហើយត្រឡប់មកវិញនាងសួរតើលោកម្ចាស់បានទេបានហើយនាងសួរថាចុះម្ចាស់ទៀនគេប្រាថ្នាថាម៉េច គេប្រាថ្នាថានឹងឲ្យឲ្យបានជាស្ដេចដែលមានអំណាចហើយបាននាងគិតទេគាត់នេះកុំតែបានអញយើងអល់ប្រាប់អត់បានដាក់ដូច្នេះអញនឹងត្រូវធ្វើអ្វីមួយយ៉ាងចងស្រេចនឹងឲ្យជាប់ក៏ឲ្យលោកចាំមកផ្លេតនាងទៅរកណាត់លមមមករុំដំបៅណាកណាត់រុំដំបៅ មកប្រគេនលោកទៅក៏ប្រាថ្នាថាបើពិតលោកម្ចាស់ជាតិណាក៏ដោយបើគាត់នឹងបានស្ដេចសូមឲ្យខ្ញុំបានជាមហេសីជាទីពេញចិត្តជាងគេហ៎យល់យល់ថាម៉េចអត់ហ្នឹងហើយឥឡូវយើងមើលទៀនមើលច្រើននៃតិចនាងនឹងធ្វើប៉ុន្តែសេចក្តីជ្រះថ្លា ច្រើនហ្នឹងហើយហើយយើង ស្ដាប់អញ្ចឹងទៅជាងការអ្នកខ្លះអូបើឲ្យតិចបានច្រើនអញ្ចឹងអញមិនបាច់ឲ្យច្រើនឲ្យតែកណាត់បន្តិចបន្តិចអញ្ចឹងដែរណាមិនមែនទេកណាត់នឹងគឺច្រើនសម្រាប់នាងហើយពីព្រោះនាងគ្មានយល់ទេហ្នឹងហើយពីព្រោះវារត់នាងរៀននាងរត់ស្អីឲ្យវាច្រើនជាងហ្នឹងវាអត់បាន មានន័យថាច្រើនសម្រាប់នាងហើយណាដូចញាតិញោមអ្នក មានលុយនឹងអត់លុយអញ្ចឹង យើងកំព្រៀបធ្វើទៀនកំព្រៀបញាតិញោមអូយគេចូលសា500ឯងហូត10 20នោះជាពិបាកចិត្តដល់ហើយកុំពិបាកនឹងសាធុហ្នឹងហើយហ្នឹងហើយហ្នឹងហើយកុំពិបាកធ្វើទៀនកំព្រៀបជាមួយគេហ្នឹងហើយធ្វើទៀនធ្វើម៉េចឲ្យយើងជ្រះថ្លាឲ្យសบายចិត្ត Don't worry be happy យ៉ា ហ្នឹងហើយហ្នឹងហើយពីព្រោះពាក្យថាបុណ្យហ្នឹងអាចប្រែថាគឺជាឈ្មោះនៃសេចក្តីសុខអញ្ចឹងពេលដែលយើងធ្វើទៅវាកើតចង្អៀតចង្អល់មិនមែនបុណ្យទេអាចមើលចិត្តយើងអញ្ចឹងណាចង្អៀតចង្អល់ទៅទាល់អាហ្នឹងតោមណោះឬក៏មានមានអ្នកហួយអញប៉ុណ្ណឹងដែរជួលអញ្ចឹងអាហ្នឹងមានអ្នកទេមានអ្នកទេណា ដល់ពេលអស់ពីជីវិត នឹងទៅមិនមិនបានត្រឹមស្ដាច់មនុស្សឯណាអស់ពីជីវិត នឹងទៅទៅ ទេវលោកទាំងអស់គ្នាឃើញទេអ្នកលក់ទឹកខ្មុំហ្នឹងក៏ទៅទេវលោកនាងក៏ទៅទេវលោកដល់តែមកកើតជាមនុស្សវិញពុទ្ធសាសនាស្នាកន្លងទៅបានប្រហែលជា200ឆ្នាំហ្នឹងជិត200ឆ្នាំប៉ុណ្ណឹងណា មិនដល់មិនដល់200ទេជិត200អឺមកកើតនៅនឹងចម្ពោះទ្វីបនេះឯងបរោះលក់ទឹកខ្មុំនឹងឯងបានមកជាស្ដេចឈ្មោះធម្មាសោកលឺទេហ្នឹងហើយធម្មាសោកប្របាទធម្មាសោកហើយនាងនោះបានជាអសន្ធិមិតតា អូយជាទីស្រឡាញ់ពេញចិត្តណាហ្នឹងហើយហើយកើតជាមនុស្សមែនបានជាទីពេញចិត្តនៃពរាជាហើយអាហារបរិភោគអីជួនកាលទេវតាជានាំមកឲ្យទៀតហ្នឹងដូចជាអំពើដូចជាស្អីទេវតាគេនាំយកមកឲ្យហ្នឹងមានរឿងរ៉ាវច្រើនណាស់ កលែងបរិជាឲ្យរោសម្ពុតជីវរឲ្យគ្រប់ប្រសង់ដែលនិមន្តមកច្រើនកលែងជ្រើសរោអ្នកណាដែលដែលពិតជាមានបនពិតប្រកបធ្វើនំស្អីនំនឹងឲ្យដាក់ជៀនព្រះទម្រង់ដល់ហ្នឹងឲ្យស្រីស្រីទាំងអស់ចាប់អស់ហើយនាងហ្នឹងអត់ចាប់មុនគេទៀតគឺចាប់ឲ្យអស់យកក្រោយគេត្រូវតែមកបនណាហ្នឹងហើយញាតិញោមអញ្ចឹងបនច្រើនឬតិច សំខាន់លើផ្លូវចិត្តហ្នឹងច្រើនឬតិចហ្នឹងហើយសំខាន់គឺសេចក្តីល្អផ្លូវចិត្តពីព្រោះនៅពេលដែលត្រូវទៅកាន់បរលោកហ្នឹងមិនមែនស្ពាយរបស់ខាងក្រៅទៅទេទោះបីយើងធ្វើពហិធ្វើកត់ក៏ដោយក៏យើងមិនមែនយករបស់ហ្នឹងទៅដែរសំខាន់យកកំណត់ត្រប់គឺបននៅក្នុងចិត្តបហាយកៈមនីយេសោ នៅពេលដែលយើងត្រូវលះបង់អ្វីអ្វីគ្រប់យ៉ាងពាក្យថាអ្វីអ្វីគ្រប់យ៉ាងតាំងពីផ្ទះសម្បែងទ្រព្យសម្បត្តិអីទាំងអស់រួមទាំងរាងកាយយើងនេះផងអេតាំងអាទាយកេចតិគឺយើងកាន់យកតែកំណប់ទ្រព្យគឺបនមែនទេកំណប់ទ្រព្យគឺបនអញ្ចឹងកំណប់ទ្រព្យគឺបននេះគឺជាសេចក្តីជ្រះថ្លា នៅ ក្នុងចិត្តនេះទោះបីជា យើងធ្វើនៅឯណាណាណារបស់នៅណាណាណាណាណាអានឹងរបស់ហ្នឹងនៅក្នុងលោកនេះទាំងអស់តែអ្វីដែលថតទុកនេះគឺនៅក្នុងចិត្តណាចិត្តយើងដូច feel វីដេអូថតទុកចឹងដូចយើងថតកត់ចឹងជាប់រូបកត់ហ្នឹងវានៅក្នុង feel ហ្នឹងនៅក្នុង disk ហ្នឹងប៉ុន្តែកត់នៅតែជាកត់ចឹងប៉ុន្តែវាថតជាប់នេះថតជាប់នៅក្នុងសណ្ដានណាសណ្ដានចិត្តនេះ ចឹងនិយាយយ៉ាងណាក៏ដោយ ពាក្យថាកុសលសោបសម្បទាការបំពេញបុណ្យគ្រប់រូបភាពទាំងអស់ឲ្យតែញាតញោមពិចារណា នៅក្នុងសន្តានចិត្តរបស់យើងឃើញតែចិត្តនឹងមានសេចក្តីជ្រះថ្លា ប្រាជ្ញារាគៈទោសៈមោហៈប្រាជ្ញាបដិខៈសេចក្តីថ្នាំងថ្នាក់សពគ្រប់មានសភាពភោរផង់កើតបេតិបាមកជានឹងហើយគឺជាបុណ្យងាយងាយណាងាយងាយពិចារណា ហ្នឹងហើយអឺដូចអញ្ចឹងបានអ្នកប្រាជ្ញពិតប្រកបតែងតែធ្វើទៀនរបស់បុគ្គលមិនឲ្យខូចញាតិញោមដូចគេថាដែលអាត្មាលើកពីព្រឹកមិញដែលព្រះសម្មាសម្ពុទ្ធប្រៀបថាសប្បរោះហ្នឹងលោកមិនធ្វើឲ្យខូចផ្កាដែលខ្លួនឯងទៅក្រេបទេ មានន័យថាទោះបីជាទៀននឹងសៅមងឬក៏មិនប្រណិតឬក៏ប្រណិតយ៉ាងណាក៏ដោយមិនធ្វើឲ្យម្ចាស់ទៀននឹងមានសេចក្តីខូចចិត្តទេណាបតីធ្ងន់មើលដូចពេលមួយព្រះអង្គនិមន្តទៅក្រុងហើយនាងទាសីម្នាក់ហ្នឹងនាងដាក់នំកម៉ាស់នំហ្នឹងរឹងរឹងហ្នឹងដល់តែឃើញព្រះសម្មាសម្ពុទ្ធទៅចង់ដាក់បាត ព្រះអង្គក៏ឲ្យព្រះអនុនយកបាតមកឲ្យនាងដាក់នាងគិតទៀតសង្ស័យថាព្រះអង្គគ្រាន់តែទទួលទេមិនឆាន់ទេនំអញណានេះព្រនំមិនល្អអញ្ចឹងណាដល់អញ្ចឹងទៅនាងគិតអញ្ចឹងគិតថាទំនងជាមិនឆាន់ទេទទួលឲ្យតែអញសប្បាយចិត្តទៅហើយនឹងអាលទៅមុខបន្តិចបោះចោលទៅទទួលបណ្ឌបាតថ្មីដល់នាងគិតអញ្ចឹងក៏ព្រះអង្គគង់ឆាន់ឲ្យនាងឃើញឃើញទេព្រះអង្គអនុគ្រោះទេ ហ្នឹងហើយអនុគ្រោះណាអត់ដូចដោយសម្ដេចព្រះសង្ឃរាជជួនណាតែអាត្មាធ្លាប់ឮនិយាយតមកណាអឺពេលដែលលោកទៅស្រុកកំណើតលោក មានអ្នកកង្វៀលគោមានផ្លែភ្នៅពីរនៅក្នុងដៃហើយទៅនឹងអ្នកដែលបរិស័ទដែលជាអ្នកមុខមាត់អីមាន ត្រឹមត្រូវគេយកចង្ហាន់យកអីទៅហើយគាត់កាន់មកអើតលើមអើតលើពីក្រោយ ហើយមានអាផ្លែភ្នៅពីរហ្នឹងហើយសាប់ទៅលោកអើតកមើលអូនោះបានអីនោះលោកសួរអញ្ចឹងហើយនោះប្រាប់ថាផ្លែភ្នៅមិនដាច់អូអាហ្នឹងត្រូវឆ្នាំលោកថាណាតែរដ្ឋាភិបាលប៉ុណ្ណឹងលោកថាឲ្យបើកផ្លូវមកចឹងក៏យកមកប្រកេនលោកថាត្រូវឆ្នាំដែរអាហ្នឹងស្អែកឡើងមកមកកាជើហ្នឹងហ่ะ ចឹងបានថាព្រះអង្គសម្ដែងថាសัพបរោះហ្នឹងលោកក្រេបលំអងផ្កាឈើណាមិនអោយខូចផ្កានោះទេយល់ទេនឹងមានតែឲ្យរីកដោយល្អនឹងចឹងហឹមនឹងយកលំអងតិចតិចតែមានក្រេបរហូតដល់ខូចផ្កាណាអត់ទេ មានតែធ្វើឲ្យវាផុសផុលឡើងនេះដូចបរោះនឹងចឹង គាត់ណាសម្ដេចថានឹងត្រូវឆ្នាំប៉ុណ្ណឹងនិយាយពីសុបាយចិត្តគាត់ស្អែកឡើងមកកាជើនោះហ្នឹងគឺសំខាន់អញ្ចឹងហ្នឹងហើយហ្នឹងអញ្ចឹងហើយហើយមិនដឹងថាចិត្តគាត់នឹងវាយ៉ាងណាហ្នឹងវាសុបាយចិត្តយ៉ាងណាជាមួយនឹងការធ្វើហ្នឹងយើងយើងគិតពិចារណាមើលណាដោយការស្វាប្រគេនឃុំព្រះអង្គអញ្ចឹងណាណាដល់ឃើញព្រះអង្គសោយអញ្ចឹងទៅនិយាយពីលោតចុះលោតឡើងលោតចុះលោតឡើងហ្នឹងលាក់មក អឺញោមមិនបាច់ធ្វើចឹងទេណានឹងចឹងចឹងសរុបមកវិញថារបៀបនៃការធ្វើទៀនគ្រាន់តែព្រះអង្គបង្រៀនចេះថាមានច្រើនគួរធ្វើតាមច្រើនមានមធ្យមគួរធ្វើតាមមធ្យមមានតិចគួរធ្វើតាម តិចដែលថាមានហើយមិនធ្វើទៀនមិនស្គាល់ឡើយចេះមិនមែនឲ្យអ្នកក្រធ្វើដូចអ្នកមានអ្នកមានធ្វើដូចអ្នកក្រមិនមែនទេគឺធ្វើតាមធនធានយល់ទេឲ្យសមគួរមើលទៅឲ្យវាសមហ្នឹងហើយយើងមានដល់ទៅ10000ដុល្លារហើយគ្នាចូល2ដុល្លារយើងចូល2ដុល្លារដែរវាមិនមែនថាมันបានទេនៅតែបានអញ្ចឹង ប៉ុន្តែគ្រាន់ថាអឺកម្រិតនៃការលះបង់នឹងវាខុសគ្នាពីព្រោះពីព្រោះនៅក្នុងការលះបង់គាត់ដែលឲ្យ2ដុល្លារគាត់មានក្នុងហូបប៉ែរបស់គាត់តែ5ដុល្លារណាគាត់ឲ្យ2ដុល្លារហើយគាត់នោះមានដល់ទៅ10000ហើយឲ្យ2ដែរកុំឲ្យលើសហ្នឹងហើយប៉ុន្តែមិនមែនបានន័យថាឲ្យប៉ុណ្ណឹងខុសមិនមែនខុសទេ ពាក្យថាខុសមិនខុសឯងជួនកាលតម្រូវការហ្នឹងវាត្រូវអស់តែ2ដុល្លារហ្នឹងបានគាត់ឲ្យតែ2ដុល្លារនោះហ្នឹងហើយយល់ទេហ្នឹងហើយហើយតម្រូវការវាត្រូវអស់តែ2ដុល្លារឲ្យគាត់ឲ្យ10ដុល្លារមិនយល់ទេជួនកាលតម្រូវការវាតែប៉ុណ្្នឹងហ្នឹងចឹងទោះបីប៉ុណ្ណាក៏នៅតែល្អបងថាប៉ុណ្ណាក៏នៅតែល្អឲ្យតែចេះរៀនធ្វើទៀនជាការចែករំលែក នឹងចឹងដូចជាប្រអិនមកទូនមានមច្ឆរិយៈកោសយៈសិទ្ធិចឹងថា បុគ្គលដែលមានទ្រព្យហើយ លោភលៈបរិភោគតែឯងមិនចែកទានដល់អ្នកដែលសុំហើយប្រៀបដូចជាការបរិភោគនៅនុយដែលមានងៀងគឺសន្ទូច ឆ្ងាញ់មែនប៉ុន្តែវានឹងមានសេចក្តីឈឺចាប់ពេលក្រោយនឹងចឹងដល់ពេលពោលច្រើនមកក៏ឲ្យខ្លះប៉ុន្តែញាតិញោមពុទ្ធបរិស័ទទាំងឡាយអាត្មានិយាយមកនេះ ច្រើនតែផ្ដោតទៅលើទៀនឥឡូវយើងដកពីទៀនចេញសិលម្ដងណាសិលម្ដង សិលជាអ្វីសិលមិនមែននៅលើសិក្ខាបទទៀតសិលតាមពិតសំដៅទៅដល់ចេតនាប៉ុន្តែដោយសារចេតនារបស់យើងនឹងវាមិនងាយកើតចេតនានឹងវាមិនងាយចម្រើនមិនងាយបរិបូរដូច្នេះត្រូវមានសិក្ខាបទដើម្បីវឹកហាត់ឲ្យកើតចេតនាសិល្ប៍ ចឹងបានមានពាក្យថាសិក្ខាបទាំងសមាទិយាមិសមាទិយាមិនឹងមានន័យថាកាន់យកឬក៏រៀនយក ទទួលយក នៅសិក្ខាបទដោយមិនដែលហៅថាសិក្ខាបទបទនឹងជាវគ្គជាឃ្លាឬជាមេរៀនសិក្ខានឹងគឺការសិក្សាសិក្ខាដោយត្រៃសិក្ខាអញ្ចឹងសីលសិក្ខាសមាធិសិក្ខា បញ្ញាសិក្ខាបាលីថាសិក្ខាដែលយើងហៅថាសិក្សាគឺសំស្ក្រឹតទេអង់គ្លេសហៅថា learn ឬក៏ study អញ្ចឹងណាខ្មែរហៅថារៀនអញ្ចឹងសិក្ខាសិក្ខាបទមានន័យថាបទដែលត្រូវរៀនរៀនតាំងចិត្តថាមិនសម្លាប់រៀន training គឺវឹកហាត់ចិត្តដើម្បីមិនសម្លាប់ not to kill មកពីចិត្តយើងវាមានព្យាបាទច្រើនការខឹងច្រើនណាអញ្ចឹងសិក្ខាបទទី1នេះគឺ បង្រៀនចិត្តនឹងឲ្យ slot យល់ទេបង្រៀនចិត្តនឹងឲ្យ slot ឲ្យឃើញសពសត្វទាំងអស់កុំឲ្យកើតព្យាបាទគឺចេតនាវាចាការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះឃើញទេ ហើយដល់តែយើងវាចាក់វាបានហើយ វានឹងបណ្ដោះគុណធម៌មួយ នៅក្នុងសិលនឹងឯងគឺមេត្តាឃើញទេតើពាក្យខ្មែរយើងហៅថាសិលធម៌មិនពាក្យខ្មែរទេពាក្យបាលីហ្នឹងសិលធម៌មានន័យថាមានសិលនាំឲ្យកើតធម៌ឃើញទេសិលធម៌សិលធម៌អញ្ចឹងចេតនាដែលវាចាការសម្លាប់សត្វ វានឹងបណ្ដោះគុណធម៌មួយគឺមេត្តាធម៌ឃើញទេពាក្យនឹងបញ្ចូលគ្នាពីរមកហៅថាសិលធម៌ឃើញទេសិលធម៌ទី2ព្យាយាមបង្វឹកហាត់ចិត្តនឹងកុំឲ្យចង់បានរបស់គេកុំឲ្យលួចរបស់គេពីព្រោះចិត្តយើងនឹងវាចង់រឿងចង់បាននឹងវាណាស់ហើយជាធម្មតា អញ្ចឹងបង្វឹកបង្ហាត់វារហូតដល់ទៅកើតគុណធម៌មួយទៀតហៅថាសម្មាអាជីវៈសម្មាអាជីវៈធម៌កល្យាណធម៌នោះអានឹងត្រូវសម្ដែងថ្ងៃណានោះអញ្ចាស់ម្ចាស់ទៀនគាត់សនំពរពាក្យមួយឲ្យអាត្មាសម្ដែងថាតើមនុស្សត្រូវប្រកបដោយធម៌យ៉ាងណាហៅថាមនុស្សល្អណានឹងនិយាយរឿងហ្នឹងបាទនេះអាត្មានិយាយសង្ខេបសង្ខេបសិនអ មិនប្រព្រឹត្តខុសក្នុងកាមេព្យាយាមអត់សង្កត់ផ្លូវចិត្តមិនប្រព្រឹត្តខុសក្នុងកាមវានាំឲ្យកើតគុណធម៌មួយគឺសតិរសន្តោសៈការសង្គ្រោះដល់បុត្រនិងភរិយានេះឯងជាសិលធម៌ក្នុងសង្គមណាព្យាយាមទប់ខ្លួនឯងមិនក៏ហក់ណាចេតនាវាចាការនិយាយក៏ហក់ បង្រៀនពីព្រោះយើងចូលចិត្តតែកុហកហ្នឹងទោះបីកុហកដើម្បីបានលុយក៏ដោយកុហកលេងក៏ដោយញយណាហ្នឹងហើយរហូតដល់សំបីតែលេងហ្នឹងក៏អត់ក៏អត់កុហកណាហ្នឹងហើយរហូតព្យាយាមរហូតដល់តែចិត្តហ្នឹងវាលែងកញ្ជ្រោលទៅក្នុងការកុហកហ្នឹងវានឹងបណ្ដោះគុណធម៌មួយមកហៅថាសច្ចធម៌សច្ចធម៌ហ្នឹងធម៌ពិត ពិតនេះគឺមិនមែនអរិយសច្ចធัวទេគឺសច្ចវាចាឃើញទេសច្ចង្វេ អមតាវាចាពាក្យពិតគឺជាពាក្យដែលមិនស្លាប់ហ្នឹងហើយអហើយការព្យាយាមដើម្បីមិនប្រើប្រាស់គ្រឿងសង្វឹងផ្សេងផ្សេងព្យាយាមរហូតដល់ចិត្តនឹងមិនត្រេកអរនៅក្នុង គ្រឿងស្រវឹង វានឹងបណ្ដោះគុណធម៌មួយហៅថាសតិនិងសម្បជញ្ញៈណាព្យាយាមចម្រើននៅសតិសម្បជញ្ញៈឬហៅថាអបមាទធរណាអបមាទធរនឹងគឺជាឈ្មោះនៃសតិនិងសម្បជញ្ញៈប្រែថាជាធម៌មិនប្រប្រមាទនឹងអញ្ចឹងអញ្ចឹងលំអរបស់វានៅតំណឹងញាតិញោមរសាសិលយើងមើលមើលញាតិញោម រក្សាសឹមត្រឹមតែសិល5នេះណាធម៌ល្អ5នឹងវាដុះតាមនឹងមេត្តាធម៌សម្មាអាជីវៈសតិរសន្តោសៈសច្ចធម៌អបមាទៈធម៌ល្អណាស់ល្អណាស់មិនមិនទៀបមិនអីទេណាគឺប៉ុណ្្នឹងបាំងញាតញោមមិនឲ្យទៅអបាយបានណាកុសលធម៌ប៉ុណ្្នឹងណា ណាមិនត្រឹមតែបាំងទៅអបាយទេជាស្ពានមានស័កធំទៅកាន់ទេវលោកទៀតសីលੰសេតុមហេសខោគេណាគឺសិលគឺជាស្ពានមានស័កធំមាន3ចំណុចទី1ការពារយើងមិនឲ្យធ្លាក់ចុះកាន់អបាយទី2ចម្លងយើង ទៅកាន់សុគតិនិងទី3ទៅកាន់ព្រះនិព្វានឃើញទេជាស្ពានមានស័កធំ សីលੰងអវុធមុតតមាំងសិលនឹងគឺជាអាវុធដ៏អត់ដំសម្រាប់កັບឆ្កាអីកັບឆ្កាកិលេសសីលੰងវិលេបណੰងសេដ្ឋੰងសិលជាគ្រឿងលៀបដ៏ប្រសើរគឺជាលំអនៃកិត្តិយសគេឈ្មោះរបស់យើង កាលណាមានសិលល្អមានមេត្តាធម៌មានសច្ចធម៌ មិនប្រព្រឹត្តខុសផ្សេងផ្សេងគេឈ្មោះរបស់យើងពិតជាល្អឃើញទេសំបីតែនៅក្នុងការធ្វើការងារក្នុងសង្គមអញ្ចឹងបើមានប្រវត្តិជាប់គុកជាប់អីលួចគេអីគេយល់ទេនឹងសំបីអាត្មាមកអីចឹងគេឲ្យត្រូវធ្វើលិខិតថ្កោលទោសហើយបើលោថាថាធ្លាប់ជាប់គុកជាប់ប្រយមែនទេ នឹងគឺសំខាន់ណានឹងបានព្រះអង្គសួរភិក្ខុទាំងឡាយសួរថាមនាភិក្ខុទាំងឡាយតើអ្នកធ្លាប់ឃើញមនុស្សដែលមិនសម្លាប់គេមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងការមិននិយាយកុហកមិនផឹកសារាហ្នឹងគេយកទៅដាក់គុកទេថាអត់ជាមនុស្សបែបម៉េចទៅភិក្ខុមានតែមនុស្សសម្លាប់គេ មនុស្សលួចទ្រព្យគេ មនុស្សលួចប្រពន្ធកូនគេ មនុស្សបោកប្រាស់គេអាហ្នឹងបានគេចាប់ដាក់គុកនេះជាអានិសង្ឃបច្ចុប្បន្នឃើញទេព្រះអង្គប្រាប់ងាយងាយណាស់ហ្នឹងហើយនេះជាអានិសង្ឃបច្ចុប្បន្នហេតុអីបានជាអ្នកជីករស់អានិសង្ឃឥឡូវតថាគាត់ប្រាប់ងាយងាយមិនសម្លាប់គេមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសក្នុងការមិនបោកប្រាស់គេសពគ្រប់ហ្នឹង វាមានចាំបាច់ទៅព្រួយអីជាមួយនឹងច្បាប់រាជបរោះក៏មិនចាប់ទៅដាក់ទោសដែរវាលេងមួយមួយបាបកម្មអីវាច្រឡំអីចឹងទេអាហ្នឹងហ្នឹងតែទូទៅមិនអីទេនឹងជាអានិសង្ឃបច្ចុប្បន្នហើយនិយាយម្នាក់ឯងឡើងមួយម៉ោងជាងទៀតហើយអត់ចាំមកតែ បងឯងមកសួរទេមើលអឺឥឡូវមានសំណួរពាក់ព័ន្ធនឹងទិដ្ឋិសួរថាខ្ញុំបកណាមានការយល់ច្រឡំនឹងពាក្យថាទិដ្ឋិជួនកាលពេលខ្លះ ខ្ញុំប្រកាសណាលើធម្មកថាខ្លះទេសនាហាក់បីដូចជាការប្រកាន់ខ្លួនឧបាទាន បើទិដ្ឋិមេន័យតើទិដ្ឋិមេន័យប៉ុន្មានយ៉ាងយល់ទៅតាមពេលវេលាដែលគេប្រើពាក្យនេះដោយនំចាស់ទៅតែសំដែងថាតម្រង់ទិដ្ឋិឲ្យត្រង់ជាដើម Mm-hmm. ដ្ឋិពាក្យដើមគឺមកពីតិសៈធាតតិសៈនឹងប្រែថាឃើញឬក៏យល់ឃើញអញ្ចឹងណាតិសៈធាតនឹងទៅជាផ្សំជាមួយបច្ច័យទៅទៅជាទិដ្ឋិអឺទិដ្ឋិនឹង មានច្រើន លំដាប់ច្រើនថ្នាក់តិដ្ឋិខ្លះហាមតែនិព្វានទេតែមិនហាមឋានសួគ៌ឬក៏សុគតិតិដ្ឋិខ្លះទៀតហាមមិនមែនត្រឹមតែហាមឋានសួគ៌ទេគឺទៀងតែទៅកាន់អបាយៈ ភូមិទៀតទិដ្ឋិដែលស្រាលជាងគេគឺសក្កាយទិដ្ឋិពាក្យថាស្រាលមិនមែនបានន័យថាវាត្រូវទេខុសដែរឧទាហរណ៍យើងយើងយល់ថាទៀនហ្នឹងយើងជាអ្នកធ្វើមានសัตว์មានបុគ្គលកាលណាខ្ញុំធ្វើទៀនខ្ញុំធ្វើបុណ្យ ខ្ញុំនឹងទៅទទួលផលបុណ្យមានន័យថាយល់ថាមានសត្វមានបុគ្គលមានតួខ្លួនទិដ្ឋិបែបនេះមិននាំទៅកាន់អបាយភូមិទេតែគឺជាទិដ្ឋិដែលដើរនៅក្នុងវត្តតាมันអាចឲ្យចេញចាកសង្សារវត្តបានពីព្រោះ អាចចេញចាកពីលោកនេះបានវាទល់តែឃើញធัวទាំងឡាយជាអនត្តាមិនមានសត្វមិនមានបុគ្គលមិនមានតួខ្លួនអញ្ចឹងនៅពេលដែលយល់ថាមានខ្លួន ជាមច្ឆាទិដ្ឋិប៉ុន្តែមច្ឆាទិដ្ឋិនោះហៅថាសកាយតិដ្ឋិណាសកាយតិដ្ឋិអានឹងសម្បូរនៅក្នុងពុទ្ធជនយើងណាក្នុងពុទ្ធជនយើងសម្បូរ ណាហើយសំបីតែការធ្វើបុណ្យធ្វើទានហ្នឹងក៏សំបីតែប្រូក្រាមឬក៏ឧទ្ទិសហ្នឹងនៅតែយល់មួយថាមានពលឹងមានវិញ្ញាណទៅកើតទៀតអីចឹងណានឹងគឺជារបៀបនៃសកាយតិថិឬក៏សាសតតិថិសាសតតិថិនឹងប្រែថាវាទៀងគឺមានពលឹងមានវិញ្ញាណនឹងទៅកើតទៀតវិញ្ញាណនឹងវាអត់រលត់ ចឹងណាណាទិដ្ឋិបែបហ្នឹងហៅថាសាសតៈទិដ្ឋិណាឬក៏សកាយទិដ្ឋិមានសត្វហ្នឹងទៅកើតនឹងចឹងតែនេះមិនមែនបាំងឋានសួគ៌ទេទិដ្ឋិបែបហ្នឹងមិនមែនបាំងឋានសួគ៌ទេប៉ុន្តែមិនមែនបានន័យថាវានាំទៅកាន់ឋានសួគ៌ដែរគ្រាន់តែវាមិនរារាំងកុសលដតីចូលមកឲ្យផលនឹងចឹង បើមិនមានកុសលទេហើយយល់បែបហ្នឹងទៅកាន់អបាយភូមិដូចតែគ្នានឹងឯងប៉ុន្តែគ្រាន់ថាវាមិនដើរតួជាកម្មរារាំងកុសលធម៌ផ្សេងផ្សេងឲ្យបដិសន្ធិនៅក្នុងសុគតិតែប៉ុណ្ណោះនឹងចឹងហើយសម្បូរទិដ្ឋិបែបហ្នឹងសម្បូរទាំងយើងទាំងគេហ្នឹងទោះបីជាយើងរៀនហើយហ្នឹងភ្លេចភ្លេចខ្លួនគិតតែអញ្ចឹងវាធម្មតាធម្មតានៅក្នុង បើមិនមានសកាយតិដ្ឋិហ្នឹងទេមិនទៅខឹងទៅក្រោតអ្នកដតីធ្វើអីទេណាប្រកាន់តែមានខ្លួនមានអញហ្នឹងឯងវាជាបតតឋានឲ្យមានមានអ្នកឲ្យមានស្អីស្អីខឹងគេថាឲ្យអញឃើញទេយល់ថាមានអញហ្នឹងឯងបានខឹងទេនោះមែនអត់បើអត់អញហើយចេះខឹងគេអត់អត់ហ្នឹងហើយទោះបីយើងកំពុងនិយាយថាអត់អញក៏ដោយ រឿងនិយាយវាផ្សេងហ្នឹងប៉ុន្តែគេថាឲ្យអញវាផ្សេងមែនទេហ្នឹងដោយព្រះសម្មាសម្ពុទ្ធសម្ដែងជាមួយភិក្ខុទាំងឡាយថាអឺមនាលភិក្ខុទាំងឡាយប្រសិនបើមានមនុស្សគេបោះសម្រាមស្លឹកឈើហ្នឹងនៅខាងមុខយើងទាំងអស់គ្នានេះយកទៅជន់យកទៅដុត យកទៅចិញ្ច្រាំខ្ទេចខ្ទីឲ្យគេដុតឲ្យទៅជាផេះអឺតើអ្នកទាំងឡាយភ័យទេតក់ស្លុតទេអត់ហើយបងប្អូនព្រះអង្គសួរថាព្រោះហេតុអ្វីព្រោះសម្រាមមិនមែនជាទូបង្គំសម្រាមមិនមែនជាខ្ញុំយ៉ាងណាមិញព្រះអង្គទាញប្រៀបធៀបថា បើភិក្ខុទាំងឡាយមិនប្រកាន់រូបជាខ្លួនវេទនាជាខ្លួនសញ្ញាជាខ្លួន សង្ខារជាខ្លួនវិញ្ញាណជាខ្លួនទេវាអត់មានភ័យព្រួយឡើយ ពីរឿងការបែកធ្លាយបញ្ចខណ្ឌនេះ ពីព្រោះបញ្ចខណ្ឌនេះវាជារបស់ដ៏ទេឃើញទេចុះដែលនៅតែភ័យខ្លាចស្លាប់នេះមិនមែនឃើញបញ្ចខណ្ឌនេះដល់ទីទេបាញ់ មិនមែនតែរបស់អញទេអញនឹងតែមកមែនទេហ្នឹងហ្នឹងឃើញទេដល់រាប់ណា មិនតន់បែងចែកឲ្យវាច្បាស់ថារូបជារបស់ដតីវេទនាជារបស់ដតីសញ្ញា ជារបស់ដតីសង្ខារវិញ្ញាណជារបស់ដតីសេចក្តីតក់ស្លុតនៅតែមានពីព្រោះឃើញថារបស់នឹងជាខ្លួនយើងនឹងហើយតែខ្លួនយើងហើយតែយើងបាត់20អាហ្នឹងវាចឹង ណែអញ្ចឹងបានជាទោះបីជាបញ្ញាដល់ថ្នាក់នោះវាមិនទាន់មានយ៉ាងណាក៏ដោយរៀនគិតគឺវានៅក្នុងរៀនរៀនគិតរៀនពិចារណារៀនចម្រើនការដឹងនឹងទីបំផុតទៅវាគង់ទៅដល់អាតដឹងទេតែវិញ្ញាណចេញចាក់កាយនេះហើយចប់ចង់ណាលើកតណាចង់ណាចាក់មិនមើលគេដុតខ្មោចដឹងណា ដុតទៅឆាប់ឆេះក៏យកអារស័យឬក៏ដែកនឹងមកបុកក្បាលភុជចេញខួរមកឆេះទុលអូឆ្ងាញ់ណាស់នឹងចឹងបាទអឺនឹងតែសេចក្តីតក់ស្លុតនឹងវារួម គ្នាដោយសារតែយល់អញ្ចឹងហើយវាមានសេចក្តីប្រកាន់នៅក្នុងនឹងវាមានតណ្ហាជាប់ជំពាក់នៅក្នុងរបស់នឹងទៅវានាំឲ្យកើតការតក់ ស្លុតឃើញទេតណ្ហាទិដ្ឋិមេនះហ្នឹងវានៅ ជាបបញ្ញធัวហ្នឹងបបញ្ញធัวប្រែតធัวដែលធ្វើឲ្យយឺតនៅក្នុងសង្សារវដ្តហ្នឹងហ្នឹងហើយដោយជីវិតរបស់អាត្មានេះក៏ដោយឲ្យតែចូលក្នុងធัวហ្នឹងទៅមុខមិនរួចទេញាតិញោមបាទប្រាប់ញាតិញោមហ្នឹងជាល្អហើយប៉ុន្តែអ្នកទៅប្រឈមមុខនឹងអន្តរាយមែនទេអាត្មានេះទេមែនតា ញាតិញោមហុកចិត្តហើយ មានន័យថាហួសហើយរលកយុវវ័យនឹងវាបោកផុតច្រាំងហើយមែនទេដែលញាតយមព្រួយព្រួយជំនួសអាត្មាវិញហ្នឹងហ្នឹងមែនទេសង្ស័យតែមិនទេទេអាហ្នឹងមកពីអីមកពីមានខ្លួនហ្នឹងទៀតបើសិនជាយល់ថាមិនមានខ្លួនទេ វាមិនចាំបាច់ទៅរៀបចំគ្រួសារវាមានចាំបាច់ទៅចង់បានកូនអញចាស់ទៅយ៉ាងម៉េចមិនចាំបាច់ទៅគិតទេចឹងអារឿងគិតចឹងមកពីគិតខ្លួនហ្នឹងណាមែនអត់មែនអត់ហ្នឹងទៅប្រហែលលោកតាអីលោកផុតហ្នឹងហ្នឹងអឺហ៎ ភ័យដែរបងអេផុតរឿងរលកយុវវ័យហ្នឹងអាត្មានេះឆ្លងមិនតាន់ផុតទេនឹងយលិចឬក៏នៅណាហ្នឹងហើយហើយមិច្ឆាទិដ្ឋិដ៏ធ្ងន់មែនទែននោះហៅថានិយតមិច្ឆាទិដ្ឋិនិយត មិច្ឆាទិដ្ឋិខុសហើយទៀងបើនៅក្នុងធម្មសង្កណីលោកហៅថាមិច្ឆតនិយតាធម្មាណាណាមិច្ឆតនិយតាធម្មាណាមួយទៀតសមតនិយតាធម្មាអនិយតាធម្មាប៉ុន្តែនៅក្នុងធัวដែលវាខុសហើយទៀងគឺនិយតមិច្ឆាទិដ្ឋិឃើញទេ មិច្ឆាទិដ្ឋិដល់ទៀងមានអហេតអហេតុកៈទិដ្ឋិអកិរិយៈនិងនតិកៈគឺនិយាយរួមទៅមិនជឿបនបាបអីទាំងអស់និយាយសរុបមកគឺថាគ្មានហេតុគ្មាន ផល គ្មានបនគ្មានបាប អ្វីអ្វីកើតឡើងឯងឯងឬក៏បាបមិនមែនបាបបនក៏មិនមែនបនអញ្ចឹងណាគឺថាវាអត់អត់មានយល់ថាវាមានហេតុផលនៅក្នុងអំណាចកម្មផលនឹងអត់មានទេ នឹងចឹងហើយតែបដិសេធទៅនឹងហើយចប់ចប់ហ្មងចប់ធัวសោតឯងដឹងនិយាយហេតុផលគាត់ស្ដាប់មិនបានបើវាយល់ថាអត់មានហេតុផលអីទាំងអស់មនុស្សនិយាយពីហេតុបច្ច័យឲ្យស្ដាប់បានវាទល់តែនៅក្នុងហេតុនឹងផលហើយដល់តែបដិសេធទាំងអស់គ្មានហេតុគ្មានផលស្អីស្អីឯងឯងហ្មងចប់ហើយទោះបីជាធ្វើបាបក៏មិនឈ្មោះថាធ្វើបាបធ្វើបុណ្យក៏មិនឈ្មោះថាធ្វើបុណ្យហើយតែអញ្ចឹងវាមានបំណងឯណាទៅនឹងធ្វើបើវាមិនជឿផង នឹងចឹងអានេះជួយបានជួយបានតែនឹងអានឹងធ្ងន់ជាងគេណាហើយទោសរបស់វាគឺมันមានពេលកំណត់ទេបើអនន្តរិយកម្មទៀងដែរទៀងអីណាទៀងតែទៅណូរកប៉ុន្តែនឹងអស់កំណត់អាយុនៃការសោយទុកនឹងពេលដែលផែនដីឆេះអស់ ដោយឡែកនិយតមច្ឆាទិដ្ឋិនេះនោះទៅកើតនរកក្រៅចក្រវាលផែនដីឆេះហ្នឹងក៏ឆេះវាម្ដងទៀតហ្នឹងហើយយូរយូរចឹងបាននៅក្នុងអរិយមគ្គអង្គ8ប្រការញាតិញោមព្រះអង្គដាក់សម្មាទិដ្ឋិនឹងដបងគេដបងគេគឺសម្មាទិដ្ឋិនឹងត្មង អញ្ចឹងសំខាន់ទេញាតិញោមមុននឹងចេញដំណើរទៅណាមកណា ជាពិសេសនៅអាមេរិកនេះស៊ូអត្រេសមានន័យថាតម្រង់ទិសដៅសិនលេងខនិចដើរអត់ដឹងថាទៅណាចេះតែបើកទៅមិនដឹងទៅណាយ៉ាងណាមិញញាតិញោមមកប្រព្រឹត្តបដិបត្តិឬក៏យកអ្វីជាសារណៈក្នុងជីវិតនឹងក៏ដូចគ្នាត្រូវពិនិត្យមើល ត្រូវពិចារណា ត្រូវស្ទាបស្ទង់សំជឿ សឹមធ្វើតាំងពីការនិយាយស្ដី តាំងពីស្អីស្អីទាំងអស់ព្រះអង្គសម្ដែងថាបុគ្គលមិនពិចារណា មិនពិនិត្យពិច័យឲ្យបានល្អិតល្អន់ មិនស្ទាបស្ទង់មើលហើយពោលហើយនិយាយគឺដូចជាសរសើរនិន្ទាអីជាដើមហ្នឹងបុគ្គល4ពួកព្រះអង្គអត្តសាហៅថាបុគ្គលថ្នាក់អន់ នៅក្នុងលោក ទី1បុគ្គលជឿងាយជឿងាយមានន័យថាងាយជឿ ជឿងាយមានន័យថាងាយជឿឆាប់ជឿដោយមិនពិចារណា ទី2បុគ្គលល្ងងខ្លៅទី3បុគ្គលមើលងាយព្រោះការនៅរួម ទី4បុគ្គលមើលងាយព្រោះការស្និទ្ធស្នាលបុគ្គល4ពួកនេះព្រះអង្គថាបុគ្គលអន់បុគ្គលថ្នាក់អន់មិនមែនជាបុគ្គលថ្នាក់លើទេបុគ្គលថ្នាក់អន់ គ្រាន់តែឆាប់ជឿគេប្រាប់ចេះមកក៏ជឿប្រាប់ចេះមកក៏ជឿមានន័យថាវាមិនមិនមែនជាចំណេះដឹងខ្លួនឯងទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើង ស្ដាប់មែនប៉ុន្តែឲ្យយើងចម្រើនបញ្ញា ខ្លួនឯងមិនមែនបញ្ញារបស់ព្រះអង្គទេយល់ទេណាព្រះអង្គសម្ដែងឲ្យយើងស្ដាប់ប៉ុន្តែដល់តែពេលយើងចម្រើនបញ្ញា មិនមែនជាបញ្ញារបស់អ្នក ណា គឺជាបញ្ញារបស់យើង សន្តតិកោជាធัวគឺព្រះអរិយបុគ្គលទាំងពួងដឹង ពិតឃើញ ពិត ដោយបច្ចវេកណញ្ញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដទៃក៏ទេហ្នឹងហើយគឺឃើញច្បាស់ដោយខ្លួនឯងបច្ចវេកណញ្ញាណហ្នឹងមិនមែនញាណលោកគ្រូណាប្រាប់ទេមិនមែនញាណរបស់លោកគ្រូណាប្រាប់ថាខ្ញុំសម្រេចធัวអត់ឃើញអញ្ចឹងណាមិនមែន លើលោកគ្រូប្រាប់ទេណាលោកគ្រូមាន សិទ្ធិត្រឹមតែប្រាប់វិធីបដិបត្តិយល់ទេវិធីបដិបត្តិបង្ហាញផ្លូវនេះត្រូវផ្លូវនេះខុសហើយទល់តែការសម្រេចនៅគុណធម៌គឺចាំបាច់បញ្ញាខ្លួនឯងដូចគ្នានឹងពេទ្យជួយព្យាបាលយើងឲ្យយើង លេបថ្នាំ ប្រាប់យើងឲ្យលេបថ្នាំ ដល់ពេលយើងជា យើងស្រួលខ្លួន យើងទៅសួរពេទ្យថាខ្ញុំស្រួលខ្លួននៅណាខ្ញុំឈប់ឈឺនៅវាមិនត្រូវរឿងជាឬមិនជា សុខភាពយើងយើងដឹងតើមែនអត់ណាពេទ្យក្រាន់តែមាន ការពិនិត្យមើលមេរោគរបស់យើងហើយឲ្យឆ្នាំដូចឲ្យក្អកឆ្នាំក្អកអាត្មាអញ្ចឹងណាហ្នឹងហើយដល់ពេលបាត់ក្អកទៅសួរពេទ្យពេញពេទ្យថាអាត្មាបាត់ក្អកនៅ សួរនឹងបានន័យថាម៉េចបាត់មិនបាត់គឺនៅលើយើងយ៉ាងណាវិធីបដិបត្តិដូចគ្នាអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គណែនាំប្រាប់វិធីត្រូវធ្វើយ៉ាងណា គិតយ៉ាងណាពិចារណាយ៉ាងណាប៉ុន្តែនៅពេលដែលបញ្ញាយើងចម្រើន វានឹងឆ្លើយប្រាប់យើងដោយខ្លួនឯងអត់មាននរណាប្រាប់ទៀតទេអត់មាននរណាប្រាប់ទៀតទេ ប្រសិនបើគុណធម៌ដែលត្រូវសម្រេចនៅលើគេប្រាប់ដដែលអូបើដល់ហ្នឹងឈ្មោះថាដល់កម្រិតនេះហើយមិនមែនជាគុណធម៌របស់យើងទេមែនទេយល់ទេមិនមែនទេគឺលើយើងដឹងដោយខ្លួនឯងអាត្មាស្ដាប់ពទ្យុលោកបរៀនពីការធ្វើធម៌ហ្នឹងហើយលើញាតញោមថាគាត់ឃើញចេះឃើញចេះឃើញចេះឃើញ នៅលើអាកាសនឹងឃើញពលឿឃើញព្រះអង្គនៅនឹងហើយខ្ញុំដល់ណាហើយបានបានលោកថាចិត្តដល់នឹងទីទៀតអត់ថាសោចបងហ្នឹងហើយហ្នឹងហើយហើយវាមួយយ៉ាងហើយបានគាត់សบายចិត្តធ្វើទៀតចឹងទៅប៉ុន្តែគាត់ថាគុណធម៌ដែលអ្នកដតីប្រាប់មិនមែនជាគុណធម៌របស់យើងទេដូចគ្នានឹង ចឹងបានព្រះអង្គប្រៀបធៀបថាធัวដូចជាឱសថដូចជាថ្នាំ យើងយកមកលេបយើង នឹង បានត្រជាក់ដោយខ្លួនឯងយើងប្រកាសជាដឹងដោយខ្លួនឯងគ្រប់អរិយបុគ្គលទាំងអស់សុទ្ធតែមានបច្ចវេកណញ្ញាណញាតិញោមមិនចាំបាច់ដល់អរិយបុគ្គលទេសំបីបុគ្គលដែលបានឈានហ្នឹងក៏លោកត្រូវដឹងដោយខ្លួនឯងដែរប្រសិនបើវាមិន បច្ចៈដោយខ្លួនឯងទេ ឬគេប្រាប់មកបុគ្គលបានអភិញ្ញាបានស្អីលោកអាចប្រើរឹតហោះហើរបាននោះមិនចាំបាច់ទៅសួរគេទៅសោតអីបានហោះកើតមិនយល់ទេយល់ណាហ្នឹងអាដំបងយើងយកពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈជាទីពឹងទីរលឹកក្នុងន័យអីក្នុងន័យថាយើងរកផ្លូវអត់ឃើញយើងអត់ចេះមើលផែនទី អញ្ចឹងយើងត្រូវការចង្អុលបង្ហាញអំពីព្រះសម្មាសម្ពុទ្ធទៅលើមេរៀនពធហ្នឹងយ៉ាងម៉េចយ៉ាងម៉េចម៉េចហើយ យើងយកមកពិចារណាបដិបត្តិក្នុងជីវិតរបស់យើងឃើញទេទីបំផុតទៅទីបំផុតទៅ នៅពេលដែលចិត្តល្អឈ្នះចិត្តអាក្រក់នឹងផ្ទុះឡើងដោយខ្លួនឯងដោយរឿងកកដមិត្តអះបរោះទុទូរគតម្នាក់ហៅថាเอก អេកសាដកព្រាមហ្នឹងអេកសាដកព្រាមព្រាមមានសាដកតែមួយឃើញទេស្ដាប់ធោស្ដាប់ធោអញ្ចឹងទៅបឋមយាមចង់ប្រកេនប៉ិនចេះតែគិតថឹងអញប្រុសមិនអីទេចុះប្រពន្ធអញបានអីស្លៀកបានអីដណ្ដប់ ហ្នឹងពូដូរគ្នាក្រក្រដល់កម្រិតញាតិញោមមានអាវមួយពាក់ពីរនាក់ទេគាត់ហ្នឹងនិយាយពីសំលៀកបំពាក់ខាងក្រោមហ្នឹងវាមានរុំដូចគ្នាហើយប៉ុន្តែអាដណ្ដប់ខ្លួនទេអញ្ចឹងប្តីប្រពន្ធគាត់អាពេលថ្ងៃប្រពន្ធនៅផ្ទះទៅហើយគាត់ទៅពេលយប់ហើយថ្ងៃឲ្យប្រពន្ធស្លៀកដណ្ដប់ទៅឯកសាដកមានន័យថាព្រាមមានសាដកតែមួយឯកហ្នឹងប្រែតែមួយ ប្រលប់បឋមយាមហ្នឹងចង់ប្រកេនបើចង់ប្រកេនចិត្តចង់មានតែមួយឯចិត្តអត់ថាមិនកើតទេមិនកើតទេនោះវាដល់1000ឯណោះនឹងលោកព្រៀបយាមទី2យ៉ាងទៀតណាបានដល់យាមទី3សម្រាប់ចិត្តដាច់ផឹងទៅហ្មង ដាច់ផឹងស្រែកឡើងមកជីកតាំងមេជីកតាំងមេណាអញឈ្នះហើយអញឈ្នះហើយនៅណាប្រាប់ពេលនេះគាត់ពិចារណាចិត្តរបស់គាត់ហ្នឹងឃើញអាចិត្តកំណាញ់ហើយណាអាចិត្តថាឲ្យហ្នឹងរបៀបធម៌ដែលវាកើតឡើងក្នុងចិត្តហ្នឹងវាអញ្ចឹងវាមិនមែនលើលោកគ្រូណាថាទេឃើញទេជីតាំងមេ អញឈ្នះហើយរហូតដល់ផ្ទុះចេញតាមមាត់ទៀតជីតាំងមេជីតាំងមេឈ្នះហើយឈ្នះហើយណាឈ្នះអី ហ្នឹងហើយនេះមិនមែនលោកគ្រូប្រាប់ថាអ្នកបើសិនជាជ្រះថ្លាអ្នកឯងស្រែកថាជីតាំងមេជីតាំងមេណាមិនចាំបាច់គេស្រែកប្រាប់ទេណាវាចេញពីក្នុងមកអញ្ចឹងតែហ្មងណាមโนមយាណាធោះទាំងឡាយសម្រាប់អំពីចិត្តឃើញឲ្យដឹងខ្លួនឯងផ្ទុះចេញនៅមកតែហ្មងហើយដល់គេសួរចេះឆ្លើយទៀតមិនហើយអត់ចេះឆ្លើយណាបរិជានៅស្ដាប់ធួរនឹងដែរទេអារឿងឆ្លៀស ស្រែកតែជ័យយោអញឈ្នះហើយហ្នឹងយើងទៅអ្នកទុច្ចបាំងហើយស្រែកហេគាត់នេះមកឈ្នះស្អីនោះបានសួរទៅគាត់ថាគាត់អត់មែនទៅច្បាំងជាមួយនរណាគាត់ច្បាំងជាមួយចិត្តរបស់គាត់គាត់ថា តាំងពីបឋមវិជ្ជាមកនឹងចិត្តកំណាញ់នឹងវាមានដល់ទៅ1000ណារាប់ពាន់ណាឯចិត្តថាឲ្យនឹងវាមានតែមួយច្បាំងរហូតដល់យាមទី3នឹងចិត្តមួយនឹងคล้ายទៅជាចិត្តខ្លាំងឈ្នះអា1000ណា ទើបខ្ញុំបន្លឺឡើងថាឈ្នះហើយឈ្នះហើយណ៎ណាអ្នកដឹងគាត់ហើយគាត់ចេះបកស្រាយទៀតឃើញអត់បានបកស្រាយរួចទៀតនេះគឺជាជាអ្វីដែលជាការដឹងពិតប្រាកដរបស់គាត់នឹងអញ្ចឹងបានគាត់ប្រកេននោះព្រះរាជាប្រទានឲ្យគាត់ច្រើនហ្នឹងហើយប៉ុន្តែព្រះអង្គថាបើសិនគាត់បើសិនតាំងពីដើមមក ណោះមហាសិទ្ធិវរៈមែនទេហ្នឹងហើយបើពយាបន្តិចហ្នឹងហើយអញ្ចឹងបានព្រះអង្គថាអភិត្រេថកល្យាណេហ្នឹងហើយបុគ្គលក៏បីរស់រាន់ក្នុងសេចក្តីល្អតទុកយូរបន្តិចបាបវាខំកកេនឹងថយហ្នឹងអញ្ចឹងអញ្ចឹងមានន័យថា ការឃើញធัวគឺត្រូវតែឃើញដោយខ្លួនឯង អានឹងឲ្យច្បាស់ចឹងថា ការឃើញធัวត្រូវតែឃើញដោយខ្លួនឯងมันអាចពឹងបញ្ញារបស់គេដឹងបាននេះសូម្បីព្រះពុទ្ធក៏យើងពឹងព្រះអង្គឲ្យដឹងជំនួសយើងមិនបានទេឃើញអនិច្ចំទុក្ខំអនត្តានឹងគឺត្រូវតែពីបញ្ញារបស់ខ្លួនឯងប្រសិនបើយើងពឹងបញ្ញាព្រះអង្គមកដឹង ជំនួសបានព្រះអង្គពិតជាជួយមនុស្សឲ្យត្រាស់ដឹងធัวអស់ហើយមិនចាំបាច់ព្រឹកសៀលសំដែងធัวបែកពពុះមាត់រហូតចឹងទេ មែនណាបើសិនព្រះអង្គអាចជួយនៅនឹងព្រះអង្គស្ទាបស្ទាបទៅសម្រាប់ធัวអស់ហ្នឹងហើយมันអាចទៅព្រះអង្គឧទានមុនសម្ដែងធัวថាម៉េចទ្វានៃព្រះនិព្វានបើកហើយសត្វដែលមានសោតៈគឺត្រចៀកនេះចូលបញ្ចេញនៅដៃគឺសទ្ធាដើម្បី ស្ដាប់ការពន្យល់របស់ព្រះអង្គហើយអ្នកប្រតិបត្តិដោយខ្លួនឯងយល់អត់ វាអត់អាចណាណាយកស្អីមកឲ្យយើងសម្រេចធោបានទេនេះជាការពិតជាការពិតសូម្បីយើងរៀនស្អីក៏ដោយអញ្ចឹងធោគឺជាវិជ្ជា មួយ បែបដ៏មានជំរឿប្រៀបជាមួយនឹងវិជ្ជាសពគ្រប់ទាំងអស់នៅក្នុងលោកគ្រូគ្រាន់តែមានសិទ្ធិបង្រៀនចេះមិនចេះការប្រឹងប្រែងរបស់សិស្សយល់ទេតាំងពីគណិតវិទ្យាភាសាថាស្អីទាំងអស់ ព្រះធម៌គឺជាវិជ្ជាមួយបែបដ៏មានជំរឿហើយមិនមែនត្រឹមតែវិជ្ជាដែលថាតាមទៅទៀតភាសាអាចរៀនយើងអាចនិយាយតាមយល់អត្តន័យដែលតំណាក់តំណងគ្នាប៉ុន្តែភាសាធម៌នេះត្រូវយល់ទាំងអត្តហើយយល់ដល់សភាវៈទៀតឃើញទេអញ្ចឹងការយល់ដល់សភាវៈបើ ខ្វះបញ្ញាយល់បានទេយល់មិនបានទេហើយបញ្ញាអ្នកណា វាទល់តែបញ្ញាម្នាក់ម្នាក់ច្បាស់លាស់ណាស់ញាតិញោមហើយញាតិញោមប៉ុន្តែការពិតអញ្ចឹង សួរថាទទួលបានច្រើនទេមិនងាយងាយហើយព្រះអង្គអត់បន្ទោសទេនិយាយអញ្ចឹងហើយកុំទតូចចិត្តជួនកាលព្រះអង្គសម្ដែងប្រាប់ឧបាសក5នាក់5នាក់ស្ដាប់បានតែមួយពីព្រោះធម៌គឺជាភាសាមួយដ៏មានជំរឿ លក្ខអានកំបាំងនៅក្នុងនឹងគឺសភាវៈធัวនឹងចឹងដោយពាក្យថាអនិច្ចាប្រែថាមិនទៀងតើបញ្ញារបស់យើងយល់ពាក្យមិនទៀងនឹងបានប៉ុណ្ណាបើត្រឹមតែអត្តន័យពាក្យយើងយល់ប៉ុន្តែចំពោះសភាវៈវាសំដែងទៅដល់ហេតុនិងបច្ច័យឃើញទេសភាវៈដែលកើតនឹងរលត់ ប៉ុន្តែជួនកាលយើងស្ដាប់ដំបងអនិច្ចាវតសង្ខារាធัวទាំងឡាយមិនទៀងនឹងគណៈអូពីមុនចាស់ឥឡូវក្មេងអះពីមុនក្មេងឥឡូវចាស់ហ្នឹងហើយប្រែប្រួលដោយដោយជារបស់មួយ វា ប្រែប្រួលនៅជារបស់ នឹងដដែលគ្រាន់តែរបស់នឹងពីមុនវាក្មេងឥឡូវវាចាស់នៅតែរបស់នឹងដដែលនេះមិនឈ្មោះថាយល់ពាក្យថាអនិច្ចាវតសង្ខារាទេកាលណានិយាយទៅដល់អនិច្ចាវតសង្ខារា គឺសង្ខារធัวមិនទៀងព្រោះកើតនឹងរលត់មិនមែនរបស់នឹងវាប្រែទេ មិនមែនមនុស្សប្រែមិនមែនសត្វប្រែមិនមែនស្អីប្រែទាំងអស់គឺសង្ខារធัวវាកើតហើយរលត់នេះគឺជាសភាវៈធัวឃើញទេហ្នឹងហើយឃើញទេជ្រៅទេហើយអត់រៀនអត់ស្ដាប់ឯងទៅពឹង បញ្ញាប្រពុតមកប្រាប់ឲ្យយើង ដូចអាត្មាទៅបរៀនញាតិញោមនៅនោះអញ្ចឹងបាទញាតិញោមហើយបើសិនជាអាត្មាអាចសរសេរកពីអ្វីទៅអាត្មាចេះប៉ុណ្ណាអាត្មាសរសេរហើយអង្គុយញុកមាត់ញាតិញោមទៅវាចេះទាំងអស់អាត្មាមិនបាច់ទេសសេញុកសេញុកមាត់អូចេះអស់ទៅមកអញ្ចឹងវាមិនងាយសោះឡើយវាត្រូវអាស្រ័យដោយបញ្ញាគឺការសន្សំរឿយរឿយមែនទេនឹងអញ្ចឹងអូបានណាស់ណា ក្អកមួយទៀតដែរហ្នឹងហើយប៉ុណ្្នឹងចាស់ណានិយាយយូរទៅដូចញាតញោមចេះអស់ហើយណាហ្នឹងហើយបាទណាប៉ុណ្្នឹងចាស់បើយើងមានថ្ងៃណាទៀតដែលថ្ងៃនេះចាស់ហើយទី9ទី9ពេលព្រឹកឯសៀលព្រឹកហ្នឹងហើយចឹងសម្រាប់ពេលនេះសូមបញ្ចប់ពធត្រឹមប៉ុណ្្នឹង លើសលោះខ្វះខាតយ៉ាងណាសូមអធិស្ឋានបាទហើយសូមអនុមោទនាតែចំណុចល្អប៉ុណ្ណោះចុះសូមអនុមោទនាអឺសរុបទុកចាំថ្ងៃចុងក្រោយចាំចាត់ចែងបាទ